មានសិទ្ធខុសលួចស្នេហ៍មិនខុសតែខុសត្រង់ស្នេហ៍របស់គេក៏ដឹងខ្លួនឯងច្បាស់មិនអាចយកខ្លួនប្រៀបធៀបទេ បានត្រឹមមើលមាសមេមិនអាចថែប្រជាប់កម្មសិទ្ធិពេលខ្លះក៏ប្រច័នលួចបារម្ភពេលគេក្បត់ស្រីរងស្បាក់គុំដោថ្លៃក្នុងនាមជាអ្វីក៏ពេញចិត្តគុំដោយូរយូរទៅមានអារម្មណ៍ថាអាណិត អាណិតខ្លួនឯងណាស់ពេលគេត្រូវគ្នាវិញ ហាមយំហាមយំហាមយំណាពេលខ្ញុំមិននៅស្រឡាញ់គេទៅខ្ញុំមិននៅឲ្យអ្នកតមិនដឹងហាមយំហាមយំណាពេលដែលខ្ញុំចាស់ចឹង អាចមកវិញមកវិញជូតទឹកភ្នែកឲ្យទេហាមយំហាមយំណាហាមយំណាពេលខ្ញុំមិននៅពេលខ្ញុំចាក់ចេញទៅគុំឲ្យដឹងរឿងមួយបានទេគុំខុសរូបសេត្រាមើលស្នេហាជាមួយគេព្រោះខ្ញុំលែងមានពេលគុំដល់អ្នកដូចមុនទៀតហើយ មិនអាចបន្តធ្វើមនុស្សកុំដល់អូនតទៀតទេពេលគ្មានបងមាសមេសង្ឃឹមចេះថែខ្លួនត្រាំត្រើម្នាក់នេះលែងរំខានមិននៅទឹកមកអូនទៀតឡើយបើសិនใจដន់ជួបគ្នាថ្ងៃក្រោយកុំធ្វើស្គាល់ រត់ចិនលួចបារម្ភពេលគេក្បត់ស្រីព្រមស្ម័គ្រគុំដោថ្លៃក្នុងនាមជាវ័យក៏ពេញចិត្តគុំដោយូរយូរទៅមានអារម្មណ៍ថាអាណិតអាណិតខ្លួនឯងណាស់ពេលគេត្រូវគ្នាវិញហាមយំហាមយំហាមយំណាពេលខ្ញុំមិននៅ ស្រឡាញ់គេទៅខ្ញុំមិននៅឲ្យអ្នកទោមនិញហាមយំហាមយំណា ពេលដែលខ្ញុំចាំចេញខ្ញុំមិនអាចមកវិញមកវិញជួតទឹកភ្នែកឲ្យទេហាមយំហាមយំណាហាមយំណាពេលខ្ញុំមិននៅពេលខ្ញុំចាក់ចេញទៅគុំឲ្យដឹងរឿងមួយបានទេគុំពុះរូបសេត្រាមើលស្នេហាជាមួយគេព្រោះខ្ញុំលែងមានពេលគុំដល់អ្នក ដូចមុនទៀតហើយអង្គុយស្អីកន្លែងហ្នឹងហ៎តធ្វើមនុស្សកុំដកស្មានតទៀតមកបាត់ហើយតាពេលគ្មានចាញ់បាច់មិនរៀនសុំខំចេះថែខ្លួនត្រាំត្រាម្នាក់នេះលែងខាបានយល់នឹងទៅចាំចឹងអូនទៀតយើងអន់អន់ចឹងគេមិនចង់ចាំចៃដល់ជួបគ្នាថ្ងៃក្រោយគុំធ្វើស្មើមើលបបកាយឈប់ឡើងខ្ជូតហើយមានតកតាទៀតម្នាក់នេះលែង ទៀនមនុស្សទឹកបងអូនទៀតឡើយបើសិនចៃដន់ជួបគ្នាថ្ងៃក្រោយចោលបាត់អឺមកចាគងធ្វើស្គាល់ចាំចាប់សងណាដឹងអត់ថាចៃសងអីខ្ញុំមិនដឹងខ្ញុំមិនគូទាយណាអើយអាក្មេងឆ្លើយចាប់ ឲ្យគេឆាប់សារភាពឆាប់ឆាប់ព្រោះថាចែចាំយូរហើយចែចាំពាក្យថាស្រឡាញ់លោកបងសានីគាត់សារភាពតែតែបងសានីនឹងជាអ្នកដែលមកស្រឡាញ់ចែមែនទេចាឃើញគេចង់ឡើយស្រឡាញ់ខ្ញុំអត់ ឡាញ់អត់ស្រឡាញ់អត់ស្រឡាញ់អត់ស្រឡាញ់ស្រឡាញ់មើលខ្ញុំស្រឡាញ់ចលាខ្ញុំស្រឡាញ់ចលាឆ្កូនខ្លាំងគេស្រឡាញ់ចាយចាអូនបើខ្ញុំធ្លាប់ហើយចាផងផងចឹងចាអើយ ខ្ញុំចាស់ចិនខ្ញុំមិនអាចមកវិញមកវិញជូតទឹកភ្នែកឲ្យទេហាមយំហាមយំណាហាមយំណាពេលខ្ញុំមិននៅពេលខ្ញុំចាស់ចេញទៅគុំឲ្យដឹងរឿងមួយបានទេគុំពុះរូបសេត្រាមកដាវីត្រា Media បទចម្រៀងថ្មីថ្មី Original Song